យ៉ាងក្តីស្នេហាគឺពិតជាពិបាកសម្រាប់ខ្ញុំតែការស្រឡាញ់បានតែត្រឹមឈរមើលរូបគេចង់សារភាពប្រាប់គេដែរតែរូបគេមកមុនហើយខ្ញុំបានត្រឹមឈរយំសម្រាប់ទឹកភ្នែកអ្នកឯង នៅដល់រឿងកន្លងដូចជាមួយនៅពិសីបងនៅគេងកើតគេងកើតក្នុងហារតីធ្លាប់តែនៅ ក្បែរក្បែររូបចរណៃថាបានមើលថែរូបស្រស់ពីស័យចង់ប្រាប់ដល់អូនដែរតែបងមិនហ៊ានទេពួកយើងទាំងពីរសិតដូចជាសង្សារទៅណាមកណាក៏មិនដែរភ្លេចគ្នាសូម្បីតែមួយតែវេលាណាចង់សារភាពស្នេហ៍ទៅរូបគេមកមុនគេសារភាពស្នេហ៍យកអូនជិះពីខ្ញុំឯខ្ញុំបានត្រឹមឈរយំសំរក់ទឹកភ្នែកស្រ័យស្រួលលោកាហេតុអ្វីមិនចិត្តដាច់ធម្មតាឲ្យរូបខ្ញុំនេះសែនឯកាបានត្រឹមសោកស្ដាយនឹងមនុស្សចិត្តខ្លួនដែលខ្ញុំនឹងខំចង់ប្រាថ្នាអូ ក្តីស្រមៃគ្រប់យ៉ាងគឺទៅបានបញ្ចប់គឺដោយសាររូបស្រីរឿងកងឡំហួសទៅឲ្យបងនេះនៅគ្មានសេះសល់អ្វីបានត្រឹមតែជាភក្តីឲ្យបងបានត្រឹមនឹកថ្លៃមើល profile ស្រស់ពីសេចក្តីភ្នែកបងហូររាល់រាត្រីគេគិតចង់ក្បែរព្រោះតែបងនៅស្នេហ៍ថ្លៃរឿងគ្រប់យ៉ាងត្រូវបានបញ្ចប់ត្រឹមនឹងក៏ព្រោះចិត្តភក្តីបង ពិសីឲ្យអូនរស់នៅជាមួយគេបានត្រឹមតែសោកដៃជូនពណ៌ស្រស់មាសមេចង់ប្រាប់អូនពេលឃើញស្មួនស្និទ្ធស្នាលនឹង ថែចរណៃដងគេមិន